ចឹងធ្វើអីវាមិនតែក្បែរឯងនោះដូចជាវាខ្សោយចឹងអញ្ចឹងធ្វើបានពេលណាក៏បានដែរឯងឃើញអត់គ្រាន់ប៉ុណ្ណាក៏វាយំហើយប៉ុណ្ណឹងទីកាត់ប្រោះដោះកុយប្រហិនសាច់អីទេដូចញីចឹងហេទោះបីយ៉ាងណាក៏ដោយឯងមិនត្រូវវាយវាទេឃើញជាពួកម៉ាក់គ្នាដែរអញគ្មានពួកម៉ាក់ដូចជាវាទេបើចង់មើលងាយវាចង់ធ្វើមិនតាមមើលពីនេះឯងតាមដូចគ្នាហ្នឹងមកយ៉ាចង់ធ្វើអីអញខ្លាំងពីមួយហោះ ឯងឯងដាំបាយខ្លាយស៊ីបាយខ្លោចហ្នឹងទៅតើវាមានរសជាតិប៉ុណ្ណាឯងមើលមកស៊ីទៅទៅឯងស៊ីទៅបាយកុំមិនស៊ីទៅហ៎ឯងមើលមុខអញមើលមុខអញទៀតដាក់វាមិនងាប់លើឯងឯងស៊ីទៅហ្នឹងឯងស្រាដៃឯងឯងស៊ីស៊ីបាយហ្នឹងឯងស៊ីខ្ញុំស៊ីទៀតរឹងនេះណាឯងគិតអញស្បោលុយណាហ៎ពេញកយកមកឯងដាំបាយខ្លោចនេះ មិនចេះមួយថ្ងៃម៉ែរួមស្រួលមែនហ៎ខ្ញុំសង្ស័យតែផំឯងក៏អូបទៀតមើលទៅបើសិនខ្ញុំនឹងហែអញ្ចឹងម៉ែប្រកាសខ្ញុំមកធ្វើអីអូយមកមកវាហែនិយាយមួយឯងខ្លាំងខ្លាំងអញ្ចឹងណាអញអញអញអញអញវាយឯងងាត់មើលអញអញវាយឯងងាត់ខ្ញុំអញវាយឯងងាត់អញអញវាយឯងងាត់មកមកមកអាចចង្រៃអាលលីអាតៃហោងនេះអញកើតកូនទៅហែងអញសយណាបើដឹងតាហែងបើដឹងតាហែងហែងគ្មានកំណើតអញ្ចឹងអញសម្លេះហែងចេញទៅក្នុងពោះបាត់ហើយអញមិនអោយហែងកើតខុញពលឺថ្ងៃ ម៉ែរាល់ថ្ងៃអញ្ចឹងទេបើម៉ែចង់អញ្ចឹងម៉ែមិនចាត់ការខ្ញុំពេលនៅក្នុងពោះម៉ែទេម៉ែស្មានតែរងថ្ងៃខ្ញុំហ្នឹងចង់កើតជាកូនម៉ែមែនផឹកមិនតាន់ថ្ងៃមិនតាន់ល្ងាចមិនតាន់ មិនថាសិលមិនថាបុណ្យមិនថាទានគឺជេរខ្ញុំនិយាយមែនណាបើខ្ញុំហើកន្លែងទីតាំងកើតបានណាក្នុងពោះម៉ែខ្ញុំខ្ពើមកើតអីអាអារលីអំបិលអំបិលត្រូវទឹកអំបិលត្រូវទឹកឯងនេះមិនសមកើតជាកូនអញឯងឲ្យសមទៅកើតកូនអ្នកសុំទានឯណោះណែណែណែ អញណាខំដាក់ឈ្មោះឲ្យឯងអាសេរីណាដើម្បីឲ្យមានសេរីស្រួលស្ដីតែឥឡូវគ្មានសេរីស្រួលអីស្អីទេមួយថ្ងៃមួយថ្ងៃឯងធ្វើឲ្យតាអញជេឲ្យតាអញស្ដៅតែឲ្យរាល់ថ្ងៃអូយណែខួរក្បាលឯងនេះអន់ជាងគោអន់ជាងក្របីទៅទៀតអញមើលទៅគ្មានសំណាងទេបានកូនដោយឯងក្នុងជាតិនេះនេះអាកូនអកុសលអាកូនចោលមកសៀបអាកូនគ្មានកំណត់អាតៃហើយ DJ ចាំនៅចាប់បាត់អីដែរ DJ បើចាប់ហើយនោះ មកទៅពីវិនិច្ឆ័យធွာតាមផ្លូវខ្លះព្រោះគីឡូបានបុនអញ្ចឹងណាអូយអូយអាកូនឈាមឆ្កែអាកូនឈាមហោបឯងហ៊ានហ៊ានណាហ៊ានតមាត់ជាមួយម៉ែឯងចឹងតែបើរៀនវិញឯងមិនដែរបានលេខ1ទេលេខចំតុយគេរហូតខែណាក៏ដូចខែណាដែរណាហើយបើប៉កែវិញប៉កែបន្តមាត់ម៉ែឯងចេះតមាត់អប៉ះមួយថ្ងៃមួយថ្ងៃតមាត់ណែណែណែអានរកស៊ីសួតអញអញតែខំចែអញបើណាអញនៅរួមធ្វើរ៉េបអីដល់ណាទេអាអាប៉កាច់យកនេះអាអាកូនរក ឈរពីកាលឬអាចភ្ញាក់ចង្វាប់ស្អីម៉េចជួយសញ្ញាសភៅតាមដាន នេះឲ្យខ្ញុំហងអ្នកគ្រូគាត់យកព្រឹកហ្នឹងមើលអញមើលមើលណែបើឯងរៀនបានលេខល្អទេអញមិនខ្ចីសញ្ញាឯងទេចាំមើលវារៀនបានមិនចាំមើលវាអូយបានលេខ20អើយគូបកងឯងរៀនខ្សោយមែនអ្នកយកវិញទៅអញមិនសញ្ញាឯងទេគ្មានអាណារៀនបានលេខ20ជាងចឹងណែណែកាលអញពីក្មេងណា មិនក៏បានលេខ5ដែរបើរៀនខ្សោយដែរឯងចឹងបាច់ទៅរៀនទេរៀនមួយថ្ងៃមួយថ្ងៃអស់កលុយទេស៊ីបាយអស់បាយស៊ីកអង្កអញ្ចឹងឯងហូយអញបានកូនមើលទៅបានកូនអាមួយណាក៏ដូចអាមួយណាដែរអន់ជាឆ្កែទេអាតែអ្នកគ្រូគាត់ប្រាប់ឲ្យម៉ែជួយសញ្ញេឲ្យគាត់យកថ្ងៃហ្នឹងហេអញទៅជាឯងនេះជាឯងខ្លងឯងទៅជាឯងអាចអាចទៅជាញុកហើយហ៎អាកំឡងអញថាមិនសញ្ញេគឺមិនសញ្ញេហើយក៏ប្រាប់គ្រូឯងវិញថាអញមិនសញ្ញេឲ្យទេ ណែគ្រូឯងស្គាល់អញហើយវាកញ្ចប់អាណាក៏ស្គាល់អញឈ្មោះកញ្ចប់គេស្គាល់ពេញតភូមិហ្នឹងប្រាប់គ្រូឯងទៅថាម៉ែឯងមិនស្ញាឲ្យទេទៅទៅរៀនអាគ្មានកំណើតចាំឲ្យរៀនបកែចាំឲ្យអញស្ញាទៅរាក់ធាក់ងាប់ឥឡូវអឺអាកូនចង្រៃនេះមួយណាក៏ដូចអាមួយណាដែរគ្មានកំណើតទាំងអស់គ្នាជាតិនេះអញគ្មានសំណាងទេបានកូនដូចពួកឯងចឹងណា បានអាខូនហូតមុនហ្នឹងតើនៅមើល ប្រាប់ថាដាក់ស្ករច្រើនតិចអត់ដាក់ស្ករហ្មងនេះអឺ សួរហ៎មើលទៅមុខក៏ឯងក៏ដឹងថាឯងខ្ជិលទៅរៀនណាឯងហ៎ហើយលឺលឺអញសួរអត់ហ៎ហើយលឺអត់លឺគឺគឺគឺម៉ែម៉ែវាយខ្ញុំម៉ែស្ដីខ្ញុំមកឯងហ្នឹងគេវាយសមអីមកពីឯងមិនចង់ទៅរៀនអត់ប្រយោជន៍ឯងហ្នឹងរៀនពេលណាយំពេលណាឥឡូវទៅទៅទៅរៀនណា មិនចង់ឃើញមកឯងហើយមកឯងលឿនលឿនលឿនម៉ៃឡើយថ្ងៃជួបមុខឯងសយទាំងព្រឹកមកឯងហ្នឹងអញ្ចឹងមករៀមដែរបានជួបឆ្នាំគេណាថ្ងៃនេះដើរទៅទៅស្មានណាទៀតតែទៅមិនទាន់ម៉ោងគេថាវាជួបខ្វេនឹងវាសយមុខឯងវាសយជាងខ្វេនឹងនេះអាល្ងងអាគ្មានបានការនេះមិនហើយ សិតតែខ្ញុំនឹងសួយខ្ញុំនឹងបានការចាំមើអត់បានការហ្នឹងធ្វើមកឯងមើលម្ដងថាវាលួយប៉ុណ្ណាឡានបុកហ៎បាក់កោហ៎ជីវិតខ្ញុំថ្លៃហ្មង ơi anh à ដល់សោះយកអីណាសមុទ្រសតអីណាអញចេញឲ្យហ្មងអាមើអញចាំមើលភើតានឡានតិចមើអាយើងចត់លេខម៉ានណាអាហ្នឹងគ្រូប្រមូលភើតានឡានផងអញចាំមើលតិចមើអត់ទេគ្រូមើលរបស់យើងឲ្យវាយើងវិញឲ្យយើង នេះអនឡាយើងចូលលេខ20ឲ្យយើងវិញឲ្យយើងឲ្យយើងឲ្យទេឲ្យយើងយើងឲ្យឲ្យអូយអីអាក្រាំងត្រា B Anchor 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះដូចគ្រូជួយដល់ការអភិវឌ្ឍពេញលេញរបស់កូនអ្នកអ៊ីណា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 ទៅក្បែរឯងនោះដូចជាវាខ្សោយអញ្ចឹងអញ្ចឹងធ្វើបានពេលណាក៏បានដែរឯងឃើញអត់គ្រាន់ប៉ុណ្ណាក៏វាយំហើយប៉ុណ្ណឹងទីកាត់ប្រោះដោះកុយប្រហិនសាច់អីទេដូចញីអញ្ចឹងហេទោះបីយ៉ាងណាក៏ដោយឯងមិនត្រូវវាយវាទេឃើញជាពួកម៉ាក់គ្នាដែរអញគ្មានពួកម៉ាក់ដូចជាវាទេបើចង់មើលងាយវាចង់ធ្វើម៉េចតាមមើលពីនេះឯងតាមដូចគ្នាហ្នឹងមកយ៉ាចង់ធ្វើអីអញខ្លាំងពីមួយហោះអើអញណា ធ្វើឲ្យហែងទេតែបើឯងវាយមានម្ដងទៀតណាអញនឹងទៅប្រាប់គ្រូហើយមកចាឲ្យហ៊ានមែនណាអើបើខ្លាំងឯងសាកមកសាកមកអាចាំតោះអូវ៉ៃអត់កណោតអាកណោតណាកុំខ្វល់អីអាស័យក្មេងឆ្លើយតានចង់អាហ្នឹងណាវាបានតែសំដីឯង វាមិនហ៊ានធ្វើអីឯងទេបាយមិនខ្លាចវាតែយើងអត់ហ៊ានមួយវាហ្នឹងព្រោះម៉ែឲ្យយើងដឹងគាត់ប្រកាសជាវាយយើងទៀតហើយមិនអីទេលើក្រោយបើវាវាយប្រាប់យើងមកចាំយើងសេរីវាឲ្យ បាយជ្រែលណាស់គាត់អីហ្នឹងហើយខ្ញុំអត់ទាន់បានដាំបាយផងហើយម៉ែឪគាត់ជិតត្រឡប់មកពីលក់អាវវិញទៀតគាត់មកវិញខ្ញុំគាត់ទៅត្រូវខកខ្មោងគាត់អ៊ូអាកានេះឡើងទៅអូអាខ្សែមិនហីអាអាល្ងងអាអត់កំណើតអាតំណើបមិនបានជា EJ ខ្ញុំចឹងអើមិនយ៉ាងយើងជេរឯងបានប៉ុណ្ណឹងបើរត់ថ្ងៃនេះ យើងឃើញម៉ែឯងជេរឯងកប់កប់មាត់ឡើងជ្រិញតិចយើងទៅហើយហ្នឹងហើយមិនដឹងស្អីជាស្អីទេម៉ែកូនឯងនេះមួយថ្ងៃមួយថ្ងៃឮធោះតាជេរសោះហើយហើយមុខឯងនេះណាវាសំតម៉ែឯងជេរមែនហ្នឹងមួយថ្ងៃមួយថ្ងៃមើលរៀងទៅមើលទួមួកតុយមួយបែបនេះវាមិនខុសទេដែលម៉ែឪឯងជេរឯងថាអាភ្លើអាល្ងងឲ្យអ្នកភូមិលឺរាល់ថ្ងៃណាណែណែណែ គ្រាន់តែនិយាយប៉ុណ្ណឹងសោះខ្លួនឯងចង់យំដែរអីក៏អន់មែនហ៎តើតើតើតើទៅចូលផ្ទះចូលអីដាំបាយដាំទឹកឲ្យម៉ែឲ្យឯងទៅនេះថ្ងៃហ្នឹងណាប្រយ័ត្នតែម៉ែឲ្យឯងមកបាយទឹកមិនតាន់ឆ្អិនណាច្បាស់ជាជេរឯងអាឈួតអាឡប់ផ្អើភុំគេទៀតទេមិនខានទេតើតើតើយើងធុញហើយ មួយថ្ងៃលឺសតែជេសោះហើយម៉ែក៏អញ្ចឹងដែរមួយថ្ងៃមួយថ្ងៃជេកូនរលេចដាក់គ្មានទេខុសគេខុសឯងក្នុងភូមិតម្រងអីហ្នឹង អត់លេងមួយឯងអញអត់លេងអញទៅលេងឈូពូម៉ាអញអញខ្វាច់ហើយអញទៅលេងមួយឈូម៉ាអញតោះអាស័យមកទៅលេងឈូលេងឈូមែនចាំតិចចាំតិចហើយលេដាក់លុយណាទៀតមួយទៀតដៃហ្នឹងមិនស្អីហើយបង កាប់អីណាសាមើលអើយស៊ីបាត់ហើយលើកហ្នឹងអញឈ្នះឲ្យទៀតហើយអញ្ចឹងណាយប់ហ្នឹងណាចាំធ្វើកិច្ចការអញផងណាអូយវិថីអាស័យអាមើលអញមើលទីមើលអូបាយបាយបាយកុំប្រាប់ថាម៉ែឲ្យវាយឲ្យទៀតណាអើវាយអញផឹកមុន អត់យល់ពីម៉ែអីទេអាវាយកូនរហូតហ្មងអញដឹងម៉ែគាត់ចង់វាយហីអឺម៉ែមកប្រោយហើយធ្វើម៉េចអើអញទៅសិនម៉ែវាយលើអើទៅចុះពូម៉ាក់អឺដឹងតែម៉ែវាយទៀតហើយអាអូខ្លោចអស់លេងអាប្រកាច់យោមួយថ្ងៃមួយថ្ងៃមិនដែលឲ្យវាធ្វើស្អីទេ ឲ្យតាវាដាំបាយមួយឆ្នាំនេះវាដាំបាយខ្លោចអស់លីងអាប្រកាច់យកទៅរត់លេងបាត់អាស័យអាអាស័យអាស័យអាមកហើយមកហើយអូយអូយអូយអូយអូយអូយមកឈឺមកឲ្យឯងដាំបាយខ្លោចពេញឆ្នាំអស់នេះណាឯងរត់ទៅលេងបាយយកទៅខ្លាក់អញ្ចឹងហ៎ហ៎មួយថ្ងៃមួយថ្ងៃមិនដែរប្រើឯងធ្វើស្អីទេអញមើលជាតិហ្នឹងគ្មានសំណាងដូចគេទេអញហ៎ កូនគេសងខាគេមានកំណើដល់គ្រប់គ្នាគេចេះស្ដាប់មកគាត់អាឯងកើតមកចង្រៃយកនឹងមកចាក់ជាធ្វើស្អីអញខ្មាស់ឆ្កែណាស់វិញឯងមិនបានចរិតប្រហែលឆ្កែផងមកឆ្កែវាល្អមើលកូនគេជិតខាងទៅគេមិនដែលឲ្យម៉ែអំពលទុកក្តៅក្ហាយជេរបចោរាល់ថ្ងៃទេហើយចង់ឲ្យតែអញជេបើមិនបានជេឯងឯងដេកលក់ហ៎ឯងចង់ឲ្យអាយុខ្លីមិនខានហ៎ហ៎ឯងមើលប្រទេសអញនឹងមានអង្គឯងខ្លាញ់ជាអាកូនចង្រៃអាស្អី កូនចង្រៃអានរក់ស៊ីសួតអូយអូយអូយមើលជឺអើយអើយអើយអានរក់មកចាប់ជាតិឯងមកទៅឯងកើតបោះទៅឯងហ៎អញទៅឯងទៅម៉ែហ្នឹងណាឯងចង់រត់ចេញទៅអញផងហ៎ឯងហ៊ានរត់ចេញទៅទៅក្រៅកុំចាហ៊ានអញវាយបាក់ខ្មងជើងឯងមកឯងចាំទៅមើលបើអញមិនហ៊ានវាយឯងងាប់ទេកុំហាំងអញខាម៉ែអសោះវិញចាប់មកអង្គុយអញវាយភ្លាមមកឆាប់ឆាប់ឆាប់មកអង្គុយឆាប់មកអង្គុយអញវាយភ្លាមមកអង្គុយទៅ ទេម៉ែខ្ញុំខ្លាចខ្លាចម៉ែអីអីមកឆាប់មកមកឲ្យឆាប់មកអត់ទេម៉ែខ្លាចហ៎អញខ្លាចហ៎បើហើយហ៊ានតរត់ចេញពីនឹងមកចំហៀនអញវាយអញងាប់ចាំទៅមើលឆាប់មកអង្គុយព្រាអាផ្ទះបាញ់ឆាប់មកអង្គុយព្រាមកអញលឺអញអញឲ្យហើយមកអង្គុយបាត់ជើងអញវាយអត់លឺអញហ៊ានរត់ចេញមកចំហៀនអញវាយអត់ជើងអញសុំលៀបអញចង់ណាហេដាក់ទៅអញដាក់ទៅមកវិញព្រាបើអញប្រើអញបានណាអញមិនឲ្យអញ ឆាប់ចូលមកផ្ទះភ្លាមចូលមកភ្លាមចូលមកភ្លាមមកលឿនលឿនអឺចូលមកភ្លាមពេលខ្ញុំចូលឲ្យកុំវាយខ្ញុំអើអើចូលចូលមកឆាប់ឆាប់លឿនអូយលឿនឡើងបាច់ចេះឆ្លើយណាអូយដាក់ទៅឯងអូយអូយអូយអូយអូយអូយអូយអូយអូយអូយអូយអូយអូយអូយអត់មកទេហឺអាស័យមកបាយបាយអស់លេងហើយហើយតាមបាយទុកចោលទេហ៎ហ៎ទៅបាយចោលទេហ៎ អាចអាចស៊ីបាយខ្លោចហើយហើយហើយហើយហើយពួកយើងបាយទៅវិញទៅស៊ីតស៊ីតនេះនេះនេះស៊ីទៅនឹងនឹងនឹងស្នាដៃឯងណាអញក្តៅណាអាកូនខ្លាចស្រា B Ancher 365ហេតុផលដើម្បីជួបជុំតើហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះ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 tư rồi anh... suy tư bay cùng mình suy tư hả anh đâu mua muốn anh mua muốn anh chết đặng á mình ừ. ngon lỡ hả anh anh suy rồi đang cái ra đây anh anh suy suy bãi này anh suy không suy thế nào rắn thế á anh cái anh sẽ bỏ lui đó hả mình coi vô mà anh đang bay khói nữa mượn mượn một anh thích mượn một cái rồng mày anh ấy mày ngộp lỡ hả anh មកងស៊ីទៅដើមើលមកអញនេះណាចិត្តងัวបើឯងនេះបង្កើតជំនាន់អាពតអាអញគ្មានអីស៊ីផងសំណាងឯងបានស៊ីបាយខ្លោចមុខវាញៀតនេះមុខវាស៊ីទៅវាឆ្ងាញ់ប៉ុណ្ណាហើយឯងនេះស៊ីបាយហើយប្រញាប់ទៅរកអាសារីផងព្រឹកវិញឆ្លោះមួយយើងបាយផ្សែងមិនដឹងពីងាប់ទៅណាឥឡូវសង្ស័យតឡានបុកងាប់ផងមិនដឹងតាំងពីព្រឹកមិនឃើញចូលផ្ទះទេ ហូយបើបានអាកូនម៉ូតម៉ូតនឹងវិញអញងាប់ហើយអើយអើយមិនដឹងជាកម្មស្អីអញហ៎បានកូនដូចព្រោះអស់នេះរៃសពជាតិហ្មងហើយអ្នកស្មាននេះអាស្អីនោះក៏អញ្ចឹងដែរប្រហែលវាទៅជក់ឆ្នាំជក់ម៉ាបាត់ហើយកុំដឹងទេអញអើយអូយអាយកុំស៊ីទៅធ្វើមុខធ្វើមុខដែរចង់ទៅវាយអីនេះអញឃើញមុខមិនបានហ្មងមើលមុខអីទៀតមើលមើលមើលទៀតណា បាយកុំស៊ីទៅស៊ីទៅរងាក់នេះឯងទៅរបងឲ្យអាស្រីណាឃើញណាបើមិនឃើញទេអញវាយឲ្យងាប់ទាំងឯងទៀតអញងាប់ទាំងអស់កុំច្រឡំជាមួយម៉ែអញឯងកុំច្រឡំអញវាយឲ្យងាប់ទាំងអស់ហ្នឹងហ្មងសេះសេះឈប់សោះសេះអញ្ចឹងណាហ្នឹងប្រាប់ថាម៉ែឯងវាយទៀតណាប្រហែលដូចសារអញមិនទៅ ឲ្យឯងសុំទោសផងណាណែឯងឈប់រងាប់អីហ្នឹងឯងឈប់រងាប់អីអាអាស្អីឯងឈប់រងាប់អីហើយមិនប្រញាប់ទៅរកបងឯងចំគួរដល់ឯងហ្នឹងទៅយកមិញវាបានទូរស័ព្ទម្ដងអញទេទៅវាវាមិនលើកទេអញសង្ស័យតើវាកើបនៅម្ដុំម្ដុំហ្នឹងតែអញមិនទៅរកដល់ផ្ទះអ្នកណានាំផោកដល់អញទេណែហើយវាស្គាល់ក្លុកក្លៀតត្រឹមត្រូវអញដឹងក្លុកក្លៀតវាច្បាស់ណាស់ហើយទៅរកវាទៅអញដឹងវាកើបចងំនៅផឹកហ្នឹងហើយអញដឹងចឹងមិនតែងម៉ូតូអាហ្នឹងជិះទេ ខូចអាមួយណាក៏ដោយអាមួយណាមិនដឹងវាបាត់ក្បាលទៅណាវាទៅលឿនណាសតាចូលរហូតបាយណាកូនថ្ងៃហ្នឹងម៉ែធ្វើម្ហូបដែរកូនឯងចូលចិត្តណាតោះបានម៉ែណែណែកូនណាតាផ្អែមចឹងចឹងវាមិនខ្លាចទេណែកាចដូចយើងចេះបានខ្លាចតម្រឹសកូននោះតម្រឹសអូយបដៅកូនចឹងចឹងអីវ៉ាន់នោះណែអាខ្សៃហើយរកអាសរ័យណែឃើញ បើរមមិនឃើញទេហែងមកប្រកាត់អញវាយឲ្យងាប់ហែងអាកូនចង្រៃអស់នេះអាឡានបុកអញកើតកូនដែរហែងនេះអញចង្រៃដល់ដល់ភូមិអាមានកូនពីរមិនច្រឡំគេអញខ្មាស់គេណាស់វ៉ៃអូយអាកូនឈាមកប់អស់នេះមិនដឹងវាទៅណាបាត់ទេងាត់ទៅណាបាត់ហើយតើទាំងអស់គ្នាហ្នឹង យវាទៅរកអាធំអាឡូវបាត់ទាំងក្បាលតូចមិនងាត់ទៅណាបាត់កើតមកឲ្យម៉ែឲ្យឈឺក្បាលវិលមុខអញ្ចឹងវើយរាល់ថ្ងៃណែស្អីគេតែខាងកូនចេកូនរឿងអីនេះពេញមួយថ្ងៃលើតែចេកូនអីណែនាងដួងយើងបដៅកូនយើងបដៅកូនមិនមែនទៅស្លូតស្លូតដូចថ្ងៃទេវាមិនខ្លាចទេណាបើបដៅកូនមុនមុនហ្នឹងជំរឿជំរឿជំរឿចាស់ទៅទឹកភ្នែកជូតក្បាលជង្គង់មិនខានទេណែណែណែស្អត់ធាត់នេះ ខ្សែចប៉ីនៅពេលដែលយើងចង់វារត់តាំងពេកវាប្រកាសជាដាច់ហើយប្រៀបធៀបជាមួយនឹងការចិញ្ចឹមកូនក៏ចឹងដែរយើងវាយវាពេកជេរវាពេកមិនប្រកាសថាកូននឹងវាល្អទេណែបើតាមយោបល់ខ្ញុំណាខ្ញុំគិតថាផ្លាស់ប្ដូរនៃអាការជេរកូននឹងថាអាកូនធំឡើងខ្លាចជាស្ថិយអាកូនធំឡើងខ្លាចជាអុកញ៉ាអាកូនធំឡើង មានឡានជិះអាកូនធំឡើងខ្លាចជាដុកទ័រអាកូនធំឡើងបានប្រពន្ធអ្នកមានអាកូនឡើងឋានសួគ៌អាកូនចម្រុងចម្រើនអូយមិនខ្វះទេ អាពាក្យល្អល្អជេរកូននោះ អ្នកដួងហើយអ្នកដួងយើងរាល់ថ្ងៃបដៅកូនមិនមែនធ្វើដែបដងដូចឯងចឹងទេបើបដៅកូនចឹងវាមិនខ្លាចទេណាអានឹងគេមិនមែនហៅថាជេទេពូចសណ្ដានខ្ញុំដែរណាជេកូនចឹងឯណែជេកូនណាបើយើងថាឲ្យវាណាអាត្រូវគ្រាប់ដល់អាត្រូវគ្រាប់អាឡានមុខដល់អាឡានបុកអាតៃហោកណាតៃហោកឲ្យវាចំចំមួយមួយចេះមែនអាណាជេកូនបដៅកូនស្លូតស្លូតដូចឯងចឹងទេបើបដៅចឹងគេគេណែវាវាអាកូនវាច្រឡំថាឯងនិយាយកំ pl ៃជាមួយវាផង អត់ណែបានណែបានណែណែបើមិនបើមិនបដៅតាមខ្ញុំក៏ថាបានដែរប៉ុន្តែណែគួរតែផ្លាស់ប្ដូរអាកំណត់ជេកូនអាក្រក់អាក្រក់បន្តិចដាស់សារកូននឹងទៅណែកូនណានៅពេលដែលយើងជេវាខ្លាំងពេកវ័យវាខ្លាំងពេកណាវាខ្លាយជាជំងឺបាក់ទឹកចិត្តបាក់ស្បាត់អីក៏ថាបានដែរបានហើយដួងអើគ្រួសារខ្ញុំកូនចៅខ្ញុំខ្ញុំចង់ជេមិនក៏បានដែរហ្នឹងហើយគ្មានអីពាក់ព័ន្ធដួងឯងឯងកូនចៅខ្ញុំខ្ញុំចេះចាំតែវាកើតមករហូតដល់ប៉ុណ្ណេះខ្ញុំចេះចាំវាហើយ ត្រូវហើយណែឥឡូវស្រុកឯងហ្មងគឺជាការល្អឯណែយើងជាឪពុកម្ដាយគេ កូនខុសអីកូនត្រូវអីយើងត្រូវសួរនាំកូនมันខ្វះទេពាក្យពេចន៍ល្អល្អកូនណាចង់បាន ការថ្នាក់ថ្នមការស្រឡាញ់មើលថែពីឪពុកម្ដាយហើយបើជេរកូនបន្តិចផ្ដាសាកូនអញ្ចឹងគិតម៉េចកូនយើងនេះអូយអាណាត្រូវបដាសាអាណាត្រូវទំនាយណែអាកូនទាំងពីរហ្នឹងជាកូនរបស់កញ្ច្រាប់ហើយនឹងអាសុងវើយមិនមែនត្រូវបដាសាអ្នកណាទេយើងជាម៉ែរបស់វាអូ យត្រូវបដាសាស្អីទៅតោះឲ្យវាយើងទៅផ្ទះយើងវិញណោះទៅចាំໄວអាពីរនាក់ហ្នឹងឲ្យវាងាប់ម្ដងពេលវាមកវិញបាច់និយាយច្រើនទេណែអារឿងបដៅកូនណាបដៅកូនដូចនាងដួងឯងអញ្ចឹងកូនវាមិនស្ដាប់ទេណាបដៅកូនឆ្លូតឆ្លូតអញ្ចឹងវាមើងងាយយើងណាតោះឯងទៅផ្ទះយើងវិញ ខំនិយាយណែនាំឲ្យល្អហើយហ្នឹងណានឹងមិនស្ដាប់គ្នាទៀតគ្រួសារអីមិនច្រឡំគេសោះអញ្ចឹងហើយយ៉ាប់ហ៎ណែណែណែអញអញមកហើយអញហ៊ានអត់អត់ក្បាលមកទៀតហ៎អញហ៊ានអត់ក្បាលមកទៀតមកវិញហើយហ៊ានហ៊ានអត់ហ៊ានអត់ក្បាលមកទៀតហ៎ហ៎ ហើយចុះឯណាឯណាអាសរីនោះហើយហៅឃើញអត់ហ៎ហើយហៅវាឃើញអត់ហើយបើឃើញមិនឃើញហើយមិនបំប្រាប់អញហ៎ឲ្យអញចាំផ្លូវឯងនេះហើយទៅណាទៅងាប់ទៅណាបាត់បាត់បាត់បាត់ទៅងាប់ទៅណាបាត់ថ្ងៃវោះល្ងាចហ្នឹងហ៎អូយអាងាប់នេះអាងាប់អាងាប់អាត្រូវគ្រប់បែកកុំវាយខ្ញុំម៉ែខ្ញុំរកគាត់ឃើញទេបងសេរីគាត់ជិះម៉ូតូ ហើយខ្ញុំដើររកគាត់បានតែចិត្តចិត្តនឹងទេម៉ែតមាត់ឲ្យប៉េះបើឯងហូមឃើញឯងមិនប្រាប់អញហ៎ឯងនឹងងាប់នឹងស្អីអាងាប់នេះអាកុកខ្ញុំខ្ញុំទៅចាំគាត់នៅរោងកាហ្វេក្រែងបានជួបគាត់តែខ្ញុំរកគាត់មិនឃើញទេម៉ែអូយហេអាស្រ័យហើយអាស្រ័យនៅណាហ៎ ឥឡូវអញសួរថាថាអាស្អីវាទៅណាដាក់វាដាក់អញដាក់វាដាក់ឥឡូវអញសួរដាក់ទៅដាក់ទៅអូយអូយអាយអញសួរថាអាស្រីវានៅណាហឺហឺអាយអាយលួយសួរអីដាក់ទៅដាក់វាឲ្យងាត់ទៅត្រា B Anchor 365ហេតុផលដើម្បីជួបជុំតាហេតុផលអ្វីដែលអ្នកជួបជុំក្នុងថ្ងៃនេះ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 មើលមុខគាត់គ្មាននៅទៀតទេហ៎ហើយវាណាហ៎អូណែណែណែអាទៅប៉កចាំងនៅក្នុងឃើញឃើញឃើញវារត់តាមបាត់ឯងមិនតាមវាទៅអាហ៊ានរត់ហ៎អាយរត់ទៅណាអាយទៅអញទៅតាមតន់ណាអាយងាប់នៅនោះមកឯងហើយហើយហើយនៅនិយាយធ្វើស្អីមិនមិនទៅតាមវានោះនោះវាវាទៅបាត់ឥឡូវហើយអើយឡៃនៅនិយាយហ្នឹងហើយអើយវាទៅដល់ណាវាខាងណាវានៅសៀសៀហ្នឹងចាំតែស្ដាប់យើងនិយាយហ្នឹងមិននៅសៀសៀនឹងស្ដាប់និយាយ ទៅទៅតាមមានរឿងស្អីមានអីទៅទៅមានមានជ្រាបពូសុងអឺអើហើយវាស្អីហើយណាគឺស្អីហើយនិយាយមកលឿនឡើងគឺគឺគឺតាយស្អីហើយកុំនិយាយលឿនមកគឺគឺឡានបុកឡានបុកស្អីឡានបុកម៉ែអញងំមែនណាអរេអរេឡានបុកយកមកអញឡានបុកកងសេរីកងពួកឯងហ្នឹងអាអាសេរីវាឡានបុកចឹងអញជេររាល់ថ្ងៃដាក់ប្រដាសារាល់ថ្ងៃឲ្យវាឡានបុក ម៉ែនេះម៉ែនេះអីមិនឡានមកគាត់មិនមែនទេណាមានមានឈាមណាតែឡានបុកចេញឈាមហ្នឹងតែឡានបុកចេញឈាមហ่าនិយាយមិនចឹងណាអានេះឈួតណាអត់ទេបុកចេញឈាមហ្នឹងអើតឡានបុកវាចេញឈាមហើយវានិយាយមិនចឹងឡានបុកចេញឈាមហើយឯងខ្ញុំថាឡានបុកអត់ឈាមអើទេឡានបុកគាត់ណាមកគេហៅមើលនៅក្រៅឡានឡានបុកបែកក្បាលចេញឈាមណាអានេះនិយាយដដែលដដែល ឯងចង់និយាយថាអាសរីហ្នឹងឡានមុខពេញខ្វះចេញឈាមអញ្ចឹងមែនណាបាទបាទហ្នឹងហើយអាយអាសរីកាន់ញើអាសរីកាន់យើងឡានមុខអូយឯងហើយវាទៅទៅមុខវាវត្តអើយអូយអាយទៅទៅទៅមួយសរីតើ ដែលនៅក្នុងភូមិចិត្តចិត្តយើងហ្នឹងហ្នឹងហើយម៉ែជាព្រឹកជាល្ងាចនេះហ្នឹងហើយឃើញជិះម៉ូតូថ្ងៃមិញសោះឥឡូវស្លាប់បាត់ណាត់ណោះបងខ្ញុំនេះឆ្លៃកូនម៉ែឆ្លៃឆ្លៃកូនម៉ែហើយកូនអូកូនយ៉ាងមិនដែរហើយកូនយ៉ាងមិនដែរហើយកូនយ៉ាងមិនដែរហើយកូនអូប៉ាប៉ាឆ្លៃឆ្លៃកូនម៉ែអូយកូនស្លាប់ហើយកូន តាមហៅគេអូនផងជួយមើលខ្លួនខ្ញុំផងអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាជួយជួយហាងឡានពេទ្យខ្ញុំគាត់មានទៅពេទ្យផងអ្នកទាំងអស់គ្នាជួយផងអូយធ្វើម៉េចមិញអើយតែគាត់ទៅបានសុខហើយមិញណាខ្ញុំអត់ហ៊ានយកទៅពេទ្យទេដោយសារគាត់ស្លាប់បាត់ហើយអត់ត្រីកូនមិនហើយអត់ត្រីហ៎ត្រីកូនស្លាប់ចោលម៉ែហើយអីកូនណាអត់ត្រីកូនមកមកណា ឃើញគាត់ជិះតោមកដាក់តនីកូនច្រកញៀចពេលឥឡូវកូនគាត់បានធ្វើមកយំអូនអើយខ្ញុំចង់ជួយគ្នាជួយជួយរលាត់តែយកកូនខ្ញុំទៅបែរគាត់អូនមកស្រីតាមវិញបងស្រីកូនផ្លើវិញបងអត់ស្រីកូនឆ្លាក់ចោលម៉ែហើយកូនមិនយកម៉ែវិញខាងកូន ជួយចិត្តខ្លួនជាមួយម៉ែណាឲ្យម៉ែនេះកូនកូនក្រោកឡើងស្រ័យក្រោកឡើងមកជួយជាមួយម៉ែមកណាកូនហើយជួយណាចូលពុកណាអត់ស្រ័យកុំមកមកពីម៉ែម៉ែដាក់បណ្ដាសាកូនណាឡានបោកតែត្រូវគ្រាប់អង្គអត់តៃហើយលើកូនស្លាប់មែនហើយកូនស្លាប់តែមែនហើយក្រោកឡើងក្រៃកូនក្រោកឡើង คุณหมายเป็นมา่ ម៉ែទៀតមកណាកូនក្រាញ់កូនជួយចិត្តឆ្លោះជាមួយម៉ែណាមែនទេឥឡូវកូនចេញមកឆ្លោះជាមួយម៉ែទៀតមកម៉ែមិនខឹងកូនទេ ប្រញាប់ជេរកូនពេលនេះម៉ែមិនជេរកូនព្រឹកមិញកាត់ចិត្តទៅណាសេរីគេទៅបានសុខហើយហើយកុំជេរកូនអក្រក់អក្រក់ចឹងទៀតគួរណាផ្លាស់ប្ដូរទម្លាប់ក្រក់ក្រក់នឹងចោលទៅ គេមិនត្រឡប់មកវិញទៀតទេ ហើយអ្វីដែលត្រូវគិតនេះគឺយើងត្រូវមើលសៃឲ្យបានល្អកុំជេរកូនដូចមុនមុនទៀតណាអ្នកដួងខ្ញុំខ្ញុំជាអ្នកខុសមែនទេ ខ្ញុំជាម៉ែអាក្រក់មែនទេខ្ញុំជាអ្នកខោខ្ញុំបានដាក់បណ្ដាសាកូនអាក្រក់ក្រក់ខ្ញុំជេរកូនអាក្រក់សុទ្ធតែកូនអាឡានបោកអាត្រូវគ្រាប់អាតៃហោងខ្ញុំខ្ញុំជាម៉ែអាក្រក់មែនទេអ្នកដួងខ្ញុំខុសហើយអ្នកដួងខ្ញុំជាអ្នកខុសទាំងអូនណាមិនអីទេកាត់ចិត្តទៅណាកាត់ចិត្តទៅ ហើយដូចខ្ញុំនិយាយមុននឹងអញ្ចឹង កូននៅសល់តែមួយទៀតទេគួរណាមើលថែវាឲ្យបានល្អទោះបីយើងជេរយ៉ាងណាក៏នៅតែកូនរបស់យើងដែរខ្ញុំខំហើយចាប់ពីថ្ងៃនឹងតទៅខ្ញុំឈប់ជេរកូនអាក្រក់ក្រក់ទៀតហើយអ្នកដួងហើយអ្នកដួងអ្នកដឹងខ្លួនខំគឺជាការល្អហើយម៉ែសុំត យ៉ាងហោចណាស់ក៏យើងនៅមានកូនយើងម្នាក់ទៀតដែរណាតែយើងត្រូវមើលថែចាប់ពីពេលហ្នឹងទៅខ្ញុំឈប់ជេរកូនអាក្រក់អាក្រក់ទៀតហើយខ្ញុំរៀងឥឡូវបាត់គឺកូនម៉ែស្រីកូនម៉ែកូនកំសត់ណាស់តាំងពីទូចមកម៉ែវាយដំត្រំប្រាក់កូនណាអូន សូមម្ដាយរងជាមួយម៉ែមានស្រីសួស្ដីម្ដងទេបាក់ផ្លែពេលណាខ្ញុំជេរវាចោលកូនរហូតឥឡូវខ្ញុំដឹងខ្លួនខុសតែហួសពេលហើយអ្នកដួងអ្នកដួងកាត់ចិត្តទៅណាកូន គេទៅបានសុខហើយកុំណអប់ទុកដល់ខ្លួនឯងអី 妈。